បន្ទាប់ពីចូលឆ្នាំខ្មែររួចមករៀងតឡន់សាច់បន្តិចដែរហើយថ្ងៃនេះក៏ឃើញមានគេលក់ត្រីកញ្ចុះល្អល្អហើយនឹងកពឹសតូចតូចហើយក៏ឃើញមានកៅអៅឈូកបងប្អូនហើយបន្ទាប់មកទៀតមានម្អមស្រែឡើងស្រស់តែម្ដង ពេលចឹងហើយក៏នឹកឃើញថាបើសិនជាបានស្លស្លមកជូរស្រែមួយឆ្នាំមិនដឹងជាឆ្ងាញ់យ៉ាងណាអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្លសម្លមកជូរស្រែមួយមុខនេះគឺស្លមកជូរស្រែកៅអៅឈូកជាមួយនឹងត្រីកញ្ចុះម្ដង ចំពោះកៅអៅឈូកមួយមុខនេះជឿជាក់ថាបងប្អូនអត់សូវបានស្លសម្លមកជូរស្រែបែបនេះទេបងប្អូនភាគច្រើនច្រើនតែយកទៅឆាឬក៏យកទៅធ្វើជ្រក់ឬក៏យកទៅស្លបែបមកជូរវៀតណាមអីចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាមកស្លបែបស្រែស្រែម្ដងចំពោះកៅអៅឈូករបស់យើងបងប្អូនមុននឹងយើងស្លយើងត្រូវកោសសម្បក បោះក្អៅឈូកនឹងចេញជាមុនសិន ហើយមានបងប្អូនមួយចំនួនគាត់ធ្លាប់ស្លោដែរតែគាត់អត់អត់កោក្អៅឈូកនឹងទេដោយសារគាត់យល់ថាពេលដែលស្លោរងាស់បន្តិចទៅធ្វើឲ្យវាផុយហើយវាមានរសជាតិស្វិតស្វិតជាងនឹងបន្តិចអាចនឹងឆ្ងាញ់អញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំខ្ញុំចូលចិត្តកោឲ្យស្អាតបែបនេះឃើញទៅសស្អាតទៅមើលទៅគួរឲ្យចង់ញ៉ាំផងដែរដំបូងយើងដាំទឹកឲ្យពុះបែបហ្នឹងមកបងប្អូន ពេលដែលទឹកយើងពុះហើយយើងថែមជាមួយនឹងគល់ស្ក្រៃស្លឹកក្រូចសើចរំដេងខ្ទឹមស រួចហើយយើងចាប់ផ្ដើមជ្រុំប្រហុករបស់យើងបែបហ្នឹងមកបងប្អូនហើយចំពោះប្រហុកខ្ញុំដាក់រៀងច្រើនបន្តិចហើយប្រហុកនេះខ្ញុំធ្វើខ្លួនឯងផងដែរអញ្ចឹងហើយប្រហុករបស់យើងល្អហើយសស្អាតហើយអនាម័យក៏ល្អផងដែរយើងជ្រុំប្រហុកយកទៅសាច់បែបនេះទៅពេលឆ្អឹងយើងចោលទៅបន្ទាប់ពីយើង ជ្រុំប្រហុករួចហើយខ្ញុំដាក់ត្រីរបស់យើង ចូល ហើយបន្ទាប់ពីយើងដាក់ត្រីចូលហើយខ្ញុំក៏បានបន្ថែម គ្រឿងទេសផ្សេងផ្សេងមានដូចជាអំបិលម្សៅស៊ុបខ្នុរប៊ីចេង និងស្ករសរួចហើយខ្ញុំបន្ថែមទឹកត្រីបន្តិចទៀត ចំពោះគ្រឿងទឹកត្រីប្រហុកហើយនឹងអំបិលយើងអាចដាក់ល្មមល្មមសិនបងប្អូនកុំឲ្យវា ច្រើនពេកបើកាលណាច្រើនពេកអាចនឹងធ្វើឲ្យសម្លយើងប្រៃដិតផងដែរហើយចំពោះសម្លម្ជូរស្រែបើកាលណាប្រៃដិតនឹងមានរសជាតិអត់ឆ្ងាញ់ទេ បន្ទាប់ពីខ្ញុំដាក់គ្រឿងទេសរួចហើយឃើញតែទឹកសម្លរបស់យើងពុះតិចតិចហើយខ្ញុំបន្ថែមជាមួយនឹងកៅអៅឈូករបស់យើងតែម្ដងនៅពេលដែលដាក់កៅអៅឈូករួចហើយខ្ញុំកូរតិចតិចបែបនេះបងប្អូនអត់ហ៊ានកូរខ្លាំងទេព្រោះខ្លាចបែកត្រីដល់ពេលចឹងហើយយើងកូរតិចតិចបែបនេះ នេះមកនៅពេលដែលកូររួចហើយខ្ញុំគ្របទុកមួយសន្ទុះ ឲ្យទឹកសាឡរបស់យើងពុះសិនទៅខ្ញុំបន្ថែមជាមួយនឹងម្ជូរអំពិលទុំហើយចង់បញ្ជាក់ជាមួយបងប្អូនដែរមុខម្ហូបមួយមុខនេះបងប្អូនក៏អាចប្រើជាមួយនឹងស្លឹកអំពិលក៏បានដែរក៏មានរសជាតិឆ្ងាញ់មួយបែបផងដែរបន្ទាប់ពីខ្ញុំក្របទុកមួយសន្ទុះហើយទឹកសម្លរបស់យើងក៏ពុះហើយអញ្ចឹងហើយខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងផ្លែពេញប៉ោះតូចៗរបស់យើងហើយនឹងម្ទេសហើយនឹងកពឹសតូចៗរបស់យើង ផងដែរដែលយើងយកមកដាក់បែបនេះដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ បន្ទាប់ពីយើងដាក់ប៉េងប៉ោះនិងកាពឹសរួចហើយខ្ញុំកូរវាឲ្យសព្វបន្តិចមកទើបខ្ញុំចាប់ផ្ដើមជ្រុំអំពិលទុំរបស់យើងហើយ ចំពោះការ ជ្រុំអំពិលនេះបងប្អូនអាចជ្រុំបែបនេះមកហើយចំពោះរសជាតិបងប្អូនអាចស្លទៅតាមចំណង់ចំណូលចិត្តណាបើសិនជាបងប្អូនចូលចិត្តជូរខ្លាំងអញ្ចឹងបងប្អូនក៏អាចប្រើអំពិលទុំច្រើនអញ្ចឹងទៅបើសិនជាអត់សូវចំណូលជូរខ្លាំងទេបងប្អូនក៏អាចថា ដាក់តិចតួចអញ្ចឹងទៅតាមដែលបងប្អូនចូលចិត្តអញ្ចឹងណាយើងញ៉ាំបែបណាយើងស្លបែបហ្នឹងទៅ ហើយបន្ទាប់ពីយើងជ្រុំអំពិលរួចហើយ ទឹកសម្លរបស់យើងពុះហើយហើយភ្លក់មើលក៏រសជាតិល្មមហើយផងដែរខ្ញុំក៏បានបន្ថែមជាមួយម្អមហើយចំពោះសាឡមួយមុខនេះអត់អាចខ្វះបានទេបងប្អូនម្អមហ្នឹងពេលដាក់ចូលទៅគឺថាផ្ទះក្លិនឈ្ងុយមកតែម្ដង នៅពេលដែលខ្ញុំបន្ថែមម្អមហើយខ្ញុំ